ស្ដីអូនមកធ្វើអីដែរអឺនៅនេះសាឡនមកនៅស្រីតាអូនអឺខ្ញុំរហូតនឹងម្នាក់រកនោះម្នាក់នៅនេះសាឡននៅស្រីហើយមានតែបងម្នាក់ហ្នឹងអឺគាត់ថាគាត់ធ្វើការនៅសាឡនហ្នឹងខ្ញុំអត់ចាំឈ្មោះគាត់ដែរតែតែរៀងគាត់យ៉ាងស្ដើងស្ដើងហើយចូលចិត្តឲ្យខ្ញុំគាត់សក់វែងជាមនុស្សស្រី អូនសាឡននេះសាឡនមនុស្សស្រីអញ្ចឹងច្បាស់ហើយជាមនុស្សស្រីមករៀនណតែក៏ថាមានអូនអូនប្រភេទទី3មករៀនដែរតែមករយៈនេះអត់មានទេអញ្ចឹងខ្លួនឯងមកអ្នកណាគេប្រកាសទៅអូណូញ៉ាំអីអូបងបងយកមិញអឺម្នាក់ហ្នឹងឯងដែលខ្ញុំរកអឺបងបងឯងមកយកស្បែកជើងមែនចាំបន្តិចខ្ញុំនឹងជាយកអូអត់ទេខ្ញុំអត់ហូបស្បែកជើងផង អឺគឺខ្ញុំមិនធ្វើកញ្ចក់អូដោយសារកញ្ចក់ខ្ញុំអត់សូវស្អាតអឺខ្ញុំចង់ធ្វើកញ្ចក់តែអូកញ្ចក់អត់ទេអីចំពោះឲ្យគេជួយជំនាញអូអត់ទេឲ្យគាត់ធ្វើឲ្យក៏បានដែរខ្ញុំចង់គាត់ធ្វើខ្ញុំហ្នឹងអូនអឺអូនឯងទៅច្បាស់ណាអាណៃថ្មីឯណៃបានធ្វើឲ្យអូនអត់ចេះធ្វើក៏ឲ្យធ្វើដែរអឺធ្វើឲ្យខ្ញុំអូនអូនឯងក៏ស្រួលណាអាណៃថ្មី គិតច្បាស់ហើយបងអូណៃឈ្មោះណៃឲ្យគេធ្វើឲ្យចុះខ្ញុំពេញចិត្ត អត់អីអញ្ចឹងចាំបងឲ្យគេមួយចំនួនណាអូបាច់បាច់ទេឲ្យណៃកាត់ឲ្យអត់អីស្រួលតើណៃកាត់បានអត់អីបងខ្ញុំអត់ចេះទេណាតែខ្ញុំកាត់ទៀតដឹងអាឈាមអីចេះមកពីរៀនរៀនទៅរៀនធ្វើចូលឲ្យដៃខ្ញុំមកខ្ញុំស្ម័គ្រចិត្តឲ្យធ្វើណាកាត់ទៅកាត់ទៅណាអឺធ្វើទៅអញ្ចឹងបើភ្ញៀវគេពេញចិត្តហើយធ្វើទៅ Ôi Hồi giấy ឈាមពេញដៃគេអញ្ចឹងហ៎ខ្ញុំសួរគាត់ថាឈឺអត់តែគាត់ថាអត់ឈឺទេអូអត់ឈឺមែនតើបងសួរតាអានេះមិនឈាមទេអានេះស្តាយតាចាប់អញ្ចឹងលើចាប់ទៅទៀតអឺអញ្ចឹងអស់ហ្មងបងអឺខ្ញុំបាញ់លុយឲ្យអូមិនបាញ់បាច់ទេឈាមដៃពេញអញ្ចឹងហើយអឺចាំមិនចាំបងបាញ់សងវិញណាអូ អូខេអញ្ចឹងស្អែកខ្ញុំមកទៀតណាស្អែកមកទៀតអឺអស់ហ្មងចាំខ្ញុំបាញ់ស្រូបឲ្យអញ្ចឹងទៅសិនណាបាយបាយហើយបាយណៃបងបងបងស្បែកជើងស្បែកជើងអូអត់អីចាំយកពេលក្រោយណាអឺសង្ស័យមែនណៃណាអឺស្គាល់